ទឹកហូរកាត់ភ្លឺរដូវបន់ជុំចាប់ដូនតាយំទុំដើមសង្កាយបន់ជុំឆ្នាំនឹងប្រលឹងវាស្នេហ៍ទៅវត្តណា បន្ទី7ទីណាកល្យានដូនតាចែកខានដើររកកូនចៅបន្ទី7ទៅគៀនខ្សែក្រៅជួបជុំមានផៅអូទិញកងសហើយណាមួយឆ្នាំបាន5ពីវត្តដូនតាប្រាកដលោក ទឹកហូរកាត់ផ្លូវរដូវបន់ជុំចាប់ដូនតាយំទុំដើមសង្កាយបន់ជុំឆ្នាំនឹងប្រលឹងវាស្នេហ៍ទៅវត្តណា បន្ទី7ទីណាកល្យានដូន